guys today I'm going to what ហ្នឹងហើយនេះជាវីដេអូអឺ vlog ទី1របស់ខ្ញុំទៅលេងវត្តតោះឥឡូវហ្នឹងខ្ញុំងើបតាំងពីព្រឹកដើម្បីរៀបចំខ្លួនទៅវត្តជាមួយគ្រួសារតោះចាប់ផ្ដើម go go អបេមីងខ្មែរធ្វើទំនុកចិត្តច្រើនដាក់មកពេញចាន hai hai